អ្នកខ្លះចង់ថាបន់ឲ្យចិនចុះខ្សោយធ្វើឲ្យចិនចុះខ្សោយតើអាចទៅរួចទេនៅក្នុងបញ្ហាការធ្វើឲ្យចិនចុះខ្សោយវាមិនអាចទៅរួចទេ ចិនក៏ជាប្រជាជាតិមួយដែលមានមនុស្សច្រើនឈីលើពិភពលោកផងតើរណាក៏អាចរារាំងចិនបានទៅលើការរីកលូតលាស់របស់ចិនហើយបើចិន ខ្ញុំនៅតែចាំបានថា នៅទីក្រុងតូក្យូ នៅទីក្រុងតូក្យូគឺគេដាក់សំណួរសួរខ្ញុំថាតើអ្នកឯងមានការព្រួយបារម្ភទេចំពោះមុខការរិចការគម្រាមកំហែងរបស់ចិន មុនពេលដែលចិន ចូលអង្គការពាណិជ្ជកម្មពិភពលោកនឹងឆ្នាំ2001ខ្ញុំបានឆ្លើយតេតិនជាមួយនឹងបញ្ហាដែលណាអាចរារាំងការរីកចម្រើនចិនបាន ប៉ុន្តែអ្វីដែលជាចំណុចសំខាន់ដែលខ្ញុំចប់ដែលខ្ញុំរំលឹកនៅពេលនោះខ្ញុំថាតើត្រូវទទួលទេសចរចិនឬត្រូវទទួលជនភៀសខ្លួនចិននេះជាបញ្ហាធំតែដាក់ចេញយ៉ាងដូចនេះតើត្រូវទទួលទេសចរចិនឬក៏ទទួលអ្នកភៀសខ្លួនចិនពីអតីតកាលនៅពេលដែលចិនជួបប្រទះនឹងការឆ្លៀតពៀតពីបរទេស ជួបប្រទេសនៅកលយុគក្នុងស្រុកចិនបានធ្វើដំណើរមកអាស៊ីអ៊ុយក្រែនមកចំនួននេះមកចំនួន សសនៅក្រមុខនោះសិតតែក្រុមនោះក្រុមមកពីរំគាត់តបោយូរឲ្យឆាប់ប្រឹកទេណាភរិយាខ្ញុំត្រូវគេបានរកឃើញចដូនចតារបស់គាត់ នៅកោះហៃណាននោះនៅកោះហៃណានគេដឹងទឹកតកូលទៀតគេដឹងទឹកតកូលទៀតអញ្ចឹងបាទខ្ញុំជឿថា ខ្ញុំឥឡូវហ្នឹងដល់ដំណាក់កាលហៅមិនមែនហៅម៉ែវាឯងទេឬហៅអូនទេហៅយាយយាយឯងនោះកាលពីដើមហ្នឹងអាច័យយកមកទេ យើងមិនមែនរឿងធនជ័យធនជ័យមិនទៅនៅស្រុកចិន មិនស្ដេចជម្លៀសទៅប្រទេសចិនរួចហើយដល់ចាញ់ប្រាជ្ញធនជ័យក៏បញ្ជូនធនជ័យត្រឡប់មកវិញដោយមនុស្សសបានសពើមក ចឹងបើចំនួន ចូលតាមខេត្តកពតបានតិចទៅជាចិនកពតមកចំនួនទៀតចូលតាមទលេមេគង្គអញ្ចឹងវាដោយទៅអ្នកនៅតាមដងទលេមេគង្គអានេះជារឿងនិទានទេរឿងនិទានទេប៉ុន្តែរឿងពិតនៅ ក្នុងប្រវត្តិសាស្ត្រចិនបានចូលមករត់ភៀសខ្លួនចូលមកក្នុងប្រទេសអាស៊ីអាគ្នេយ៍ ទៅឥណ្ឌូនេស៊ីម៉ាឡេស៊ីស្អីស្អីមានទាំងអស់ថៃ វាទាំងអស់រាប់ទាំងយើងនោះក៏មានដែរមានប្រទេសណា នៅ ក្នុងអាស៊ីអាគ្នេយ៍តិចណាស់ដែលគ្មានចិននោះគ្មានចិនប៉ុន្តែនៅពេលដែលចិនមាន ចិនคลายទៅ ជាទីផ្សារដំបូងបំផុតទៅជាទីផ្សាររបស់យើងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជាចិន កិច្ចព្រមព្រៀងសេរីរវាង អាស៊ានចិន និងភាពកិច្ចព្រមព្រៀងភាពជាដៃគូ គ្រប់ជ្រុងជ្រោយតំបន់ដែលហៅថាអាសិនគឺចិនជាទីផ្សារធំណាស់ផលចំណេញមែនទែន គឺបានមកពួកអាស៊ាន អាស៊ាននាំទៅចិនច្រើនជាងចិននាំមកពួកអាស៊ានពួកអាស៊ាន ចិនជាប្រទេសដែលផ្គត់ផ្គង់វត្ថុធាតុដើមឲ្យប្រទេសដែលមានការគេហៅថាការដូចជាយើងប្រទេសកាត់ដេរ80%ជាង80%នៃនៃសាច់ក្រៅត្រូវនាំពីចិនអញ្ចឹងបានគេឃើញទំចិននាំចូលកម្ពុជា ច្រើនជាងកម្ពុជានាំទៅចិន តើមានមូលហេតុអីមូលហេតុស្ថិត នៅត្រង់បញ្ហាកម្ពុជាត្រូវការវត្ថុធាតុដើមរបស់ចិនដើម្បីមកធ្វើពលកម្មកាត់ដេរនៅក្នុងប្រទេសយើង ហើយយើងនាំចេញទៅប្រទេសផ្សេងយើងនាំចេញទៅប្រទេសផ្សេងអញ្ចឹងបើសិនក្រន់តែកូវីដដើមឆ្នាំ2000ពេលនោះខ្ញុំសម្រងពោឲ្យចិនអធិភាពគុតគង់ វត្ថុធាតុដើមគឺសាច់កណាត់មកកាន់កម្ពុជាចិនបានខិតខំធ្វើដើម្បីជួយយើងជួយយើងហើយតាមរយៈយើង យើងក៏គត់គង់ទៅកាន់ទីផ្សារនានាផងដែរមួយវិញទៀតទេសចរចិន យើងធ្លាប់បានទទួលទេសចរចិនមុនកូវីដចំនួនជាង2លាននាក់ទស្សនកិច្ចចុងក្រោយ របស់ខ្ញុំទៅចិនកាលពីខែកុម្ភៈ កន្លងទៅនេះគឺចិនអាដាមប្រធាននាយកបតីស៊ីជីពេញបាននិយាយជាមួយខ្ញុំយ៉ាងច្បាស់គឺកម្ពុជាជាប្រទេសទី1ដែលចិនបើកឡើងវិញបើកឡើងវិញជាមួយនឹងទេសចរហើយបើយោងតាមគម្រោងបន្តិចទៀតគឺមួយសប្តាហ៍300ជើង300ជើងហោះហើរ បើអញ្ចឹងទេសចរចិនបើបានត្រឹមតែ3 4ទៅ5លានអ្នកក្នុងមួយឆ្នាំ គឺវាជាការល្អថៃគឺប្រឹងប្រែងទៅទាញថៃគឺជាប្រទេសធំគឺទៅទាញធ្វើម៉េចឲ្យបានទេសចរចិន10លានអ្នក10លានអ្នកសិង្ហបុរីក៏ប្រឹងតាក់ទាញណាស់ណាក៏ប្រឹងតាក់ទាញអញ្ចឹងទៅចំណុចទាំងនេះ កុំកណនាខុសបន់ឲ្យវៀតណាមខ្សោយ បន់ឲ្យថៃខ្សោយបន់ឲ្យចិនខ្សោយហើយក៏កុំកណនីខុសថាកុំឲ្យអាមេរិកខ្លាំងហើយឃើញអាមេរិកគ្រាន់តែធនាគារពីរអលុំដល់ព្រះឆោឡៅនឹងបនស្រន់ឲ្យអាមេរិកខ្សោយជាការខុសឆ្គងជាការខុសឆ្គងខ្ញុំបាននិយាយដោយផ្ទាល់ជាមួយនឹងប្រធានាធិបតីជួយដឹង ថ្ងៃជប់លៀងនៅសេតទឹកវិមាន កាលពីខែឧសភាឆ្នាំ2002ក្នុងពេលប្រជុំពិសេសអាស៊ានអាមេរិកពេលនោះមានអ្នកសម្បត្តិមូល ពីក្រសួងការបរទេសដើម្បីឲ្យ ម្នាក់ម្នាក់ថ្លែងយោបល់ហើយខ្ញុំជាមួយជុំវិរិនទៅអង្គុយទល់មុខគ្នាព្រោះជាសហប្រធាននៃអង្គប្រជុំនេះ អញ្ចឹងអ្នកដតីគេឡើងខ្លែងម្នាក់ម្ដងម្នាក់ម្ដងអញ្ចឹងទៅបន្ទាប់ទៅ គឺអ្នកសម្បោរួលផ្ដល់វេទិកាខ្ញុំបានខ្ញុំលើកជាយោបល់ថា ពិភពលោកអ្នកណាក៏អាចដឹកបាន ថាសហរដ្ឋអាមេរិកគឺ ជាក្បាលរថភ្លើង នៃកំណើនសេដ្ឋកិច្ចសកលអញ្ចឹងចំណុចនេះ ជាចំណុចដែលគេអាចយល់បានកុំបនស្រន់ឲ្យអាមេរិកចុះខ្សោយបើបនស្រន់ឲ្យអាមេរិកចុះខ្សោយយើងឃើញវាបាត់សេដ្ឋកិច្ចឆ្នាំ2008គឺចាប់ផ្ដើមពីការដួលរលំនៃធនាគារអាមេរិកហើយទៅ គឺវិបត្តិនៅអាមេរិកឈានទៅវិបត្តិនៅអឺរ៉ុបប៉ុន្តែនៅអាស៊ីទប់ទល់បានដោយសារតែ កំណើនរបស់ចិននិងឥណ្ឌារួមគ្នាបានទប់ស្កាត់នៅវិបត្តិនេះកុំឲ្យរាលដាលដល់អាស៊ីដល់អាស៊ីរួមនឹងស្ថិរភាពសេដ្ឋកិច្ចរបស់ជប៉ុននិងកូរ៉េខាងត្បូងបាទខាងត្បូងអាស៊ីនៅតែជាតំបន់ដែលមានការរីកលូតលាស់យើងកម្រិតបានសង្កេតថាកម្រិតទំហំឥទ្ធិពលនៃវិបត្តិប៉ុន្តែយ៉ាងណាក៏ដោយពេលនោះវាក៏ជាឥទ្ធិពលដល់យើង យើងក៏បិទរោងចក្របន្តិចទេកាលពីនោះដែលយើងបានទៅធ្វើការបដិបដាលវិជាជីវៈឲ្យកម្មករកម្មការីរបស់យើងនៅពេលនោះនៅពេលនោះដោយសារតែប្រាក់ចំណូលប្រជាជននៅអាមេរិកនិងនៅអឺរ៉ុបធ្លាក់ចុះដូច្នេះការបញ្ជាទិញគឺវាចុះខ្សោយហើយវាចុះខ្សោយតម្រូវការរបស់មនុស្សម្នាក់ត្រូវការឧទាហរណ៍ត្រូវការ4កាព្លេក្នុងមួយឆ្នាំ គេកាត់បន្ថយនៅត្រឹមតែ2កាព្លេក្នុងមួយឆ្នាំដូច្នេះធ្វើឲ្យការបញ្ជាទិញពីប្រទេសយើងឬ ប្រទេសដទៃមានការធ្លាក់ចុះធ្លាក់ចុះដូចគ្នាអញ្ចឹងសូមកុំបន់ស្រន់ឲ្យអាមេរិកចុះខ្សោយអីឲ្យសេដ្ឋកិច្ចអាមេរិកលូតលាស់អានឹងគឺល្អសម្រាប់ពិភពលោករាប់ទាំងកម្ពុជាក៏ទទួលផលពីការរីកលូតលាស់នៃសេដ្ឋកិច្ចរបស់អាមេរិកឬក៏សេដ្ឋកិច្ចរបស់ប្រទេសដទៃអញ្ចឹងទេ ដំណាក់កាលនេះខ្ញុំនិយាយអំពីការប្រកួត ប្រជែងអញ្ចឹងកុំប្រកួតប្រជែងដើម្បីសម្លាប់គ្នាសុំប្រកួតប្រជែងដើម្បីជំរុញការលូតលាស់ទាំងអស់គ្នាឧទាហរណ៍សម័យនេះចិនបានឈានមុខទៅរកអាអី 5G 5G ចឹងហ៎ 5G អឺ ក្នុងពេលដែលប្រទេសមួយចំនួន ទៅមិនតាន់ដល់អញ្ចឹងរារាំងចិនរារាំងចិនដល់រារាំងចិនគឺគេក៏ប្រឹងស្រាវជ្រាវខ្លួនគេដើម្បីឲ្យឲ្យមានអា 5G ទៅមកណា 5G ទៅមកអញ្ចឹងទេណាបើយើងធ្វើអញ្ចឹងទាំងអស់គ្នានៅ ក្នុងចំណោមនៃយើងនៅទីនេះធ្វើយ៉ាងម៉េចឲ្យសេដ្ឋកិច្ចរបស់យើង ដំណើរទៅទាំងអស់គ្នាកុំឲ្យដួលរលំផ្នែកណាមួយប្រទេសទាំងអស់នៅលើពិភពលោកកុំឲ្យប្រទេសណាមួយមានបញ្ហាក្រំតែបញ្ហាសេរីលង្កាមួយធ្វើឲ្យ IMF និងប្រទេសមួយចំនួនគឺមានការឈឺក្បាលស្រាប់ណាស់ទៅហើយអំពីការខ្សែធនឬការដួលរលំខាងសេដ្ឋកិច្ចនោះខាងសេដ្ឋកិច្ច បើទៅថែមប៉ាគីស្តង់មួយទៀតវាកាន់តែបង្កើតនៅបញ្ហា នៅប្រទេសមួយចំនួនផ្សេងទៀតវាបង្កើតបញ្ហា ទាញយកទុនពីប្រទេសនានាឬក៏ហេរញ្ញប្រទានចេញពី IMF ឬធនាគារពិភពលោក ទៅកាន់ប្រទេសនោះដែលកាត់បន្ថយជាមួយនឹងប្រទេសដទៃដែលខ្លួនធ្លាប់យកចិត្តទុកដាក់អានឹងជាចំណុចដែលខ្ញុំសូមនិយាយថា កំបន់ស្រន់ឲ្យប្រទេសណាមួយស្លាប់សេដ្ឋកិច្ចអានឹងគ្រោះថ្នាក់ដល់យើងវិញទេឧទាហរណ៍អាមេរិកអាមេរិកនិងអឺរ៉ុបជាទីផ្សាររបស់យើងបើអាមេរិកនិងអឺរ៉ុបសេដ្ឋកិច្ចធ្លាក់ចុះគឺវានឹងនាំទៅដល់ការបញ្ជាទិញពីយើងយើងនាំទៅអឺរ៉ុបច្រើនយើងនាំចេញទៅអឺរ៉ុបច្រើននាំចេញទៅ អាមេរិកច្រើន សូម្បីតែអង្គឥឡូវអង្គរបស់យើង ចូលទីផ្សារអឺរ៉ុបគឺចូលខ្លាំងណាស់ព្រោះអីអឺរ៉ុបពេញចិត្តអង្គកម្ពុជាពេញចិត្តអង្គកម្ពុជាដែលអង្គកម្ពុជា គឺជាអង្គសេរីរឿងដែលវាត្រូវទៅស្តង់ដារអឺរ៉ុបប្រើប្រាស់ប្រើប្រាស់ចឹងទេចំណុចនេះ គឺជាចំណុចដែលគេហៅថា ប្រកួតប្រជែងក្នុងស្ថានភាពឈ្នះឈ្នះកុំឲ្យប្រកួតប្រជែងក្នុងស្ថានភាពចាញ់ចាញ់យើងមិនចូលរួមនៅក្នុងយុទ្ធនាការណាមួយដើម្បីបំផ្លាញប្រទេសណាមួយទេហើយថ្ងៃមុនខ្ញុំនៅទីនេះជាមួយនឹងនិស្សិតនៅបៀលបរៃនិស្សិតបៀលបរៃខ្ញុំបាននិយាយទៅកាន់និស្សិតទាំងឡាយប្រជាជនរបស់យើងសុំកុំ គេហៅថាកុំធ្លាក់ផ្អើឬកុំណាស្អីនៅកុំថាហ៊ុនសែនប្រកែកចាំកុំស្អីកុំជួលរបល់បាទកុំអីអ្នកភ័យខ្លាចណាកុំភ័យខ្លាចចំពោះពុក ធនាគារអាមេរិកពីរដួលលុំធនាគារអាមេរិកមានរាប់រយធនាគារអាពីរដួលលុំមានស្អីវាប៉ះពាល់ឯណាធំពេកហើយអាមេរិកក៏មានវិធីសាស្ត្រគ្រប់គ្រងដែរដូច្នេះតិចតណោព្រៀបផ្អើលមកដល់កម្ពុជាទៅដកលុយចេញពីធនាគារនេះធនាគារនោះធ្វើឲ្យធនាគារខ្លួនឯងលុំណាមិនទៅភ័យអីពីអាមេរិក មកនាំព្រឹកដកលុយចេញពីធនាគារខ្លួនឯងនេះធ្វើឲ្យធនាគារខ្លួនឯងលុះអាហ្នឹងជាបញ្ហាតែត្រូវជៀសវាងដោយសារអ្នកទាំងអស់គ្នារៀនពីសេដ្ឋកិច្ចហើយបានខ្ញុំខំនិយាយពីសេដ្ឋកិច្ចទីចោះតែទីចោះខ្ញុំមិនមែនគ្រូសេដ្ឋកិច្ចទេក៏ប៉ុន្តែពិភពលោកប្រកបដោយភាពប្រកួតប្រជែង ប៉ុន្តែប្រកួតប្រជែងក្នុងស្ថានភាពជ្រះជ្រះនិងការរីកចម្រើនទាំងអស់គ្នាទៅហៅថាពិភពលោកដែលចម្រុងចម្រើនហើយបើຕົកឲ្យមួយខ្សោយមួយខ្លាំងគឺថាទីចុងបំផុតស្មើនឹងលើកដុំថ្មទម្លាក់លើជើងខ្លួនឯងឧទាហរណ៍បនស្រន់ឲ្យវៀតណាមធ្លាក់ចុះវៀតណាមសេដ្ឋកិច្ចធ្លាក់ចុះគឹប ទីផ្សារកម្ពុជាដែលរំទៅវៀតណាមប្រមាណ5000លានក៏នឹងបាត់បង់បាត់បង់ពួកវៀតណាមអត់មានកម្លាំងទិញតទៀតអត់មានកម្លាំងទិញតទៀតគ្រាន់តែកប់ស្វាយចន្ទទីជិត1លានតោនកប់ស្វាយចន្ទទីជិត1លានតោនឲ្យយកទៅណាបើយើង អត់មានអីកែច្នៃផងកែច្នៃបានតិចតួចកែច្នៃបានតិចតួចចឹងទេអាហ្នឹងជាសេដ្ឋកិច្ចបំពេញឲ្យគ្នា សេដ្ឋកិច្ចពេញតែគ្នាហើយយើងបានឃើញច្បាស់នៅក្នុងពេលកើតកូវីដហើយក៏សុំកុំឲ្យកុំបន់ស្រន់ឲ្យប្រទេសថៃមានសេដ្ឋកិច្ចអាក្រក់វាជះឥទ្ធិពលចូលដល់យើងចូលដល់យើងណាដែលធ្វើឲ្យបាទទេផាណាប្រទេសថៃជឿ60លានអ្នកវៀតណាមនៅសល់តែប្រហែលខែទៀតប្រហែលថ្ងៃឡើងដល់100លានអ្នកចុះ សងខាងនៅសងខាងនេះសេដ្ឋកិច្ចធំធំពីរនៅសងខាងនេះគឺសុទ្ធតែអតិផារាឡើងដល់20 30%អីវាមិនកប់ឡើងអតិផារណា40%តែមិនចេះអតិពលឲ្យចូលដល់កម្ពុជាទេប៉ុន្តែបើសិនជាវៀតណាមនិងថៃអតិផារណា20 30%ច្បាស់ណាស់វានឹងទាញអតិផារណានៅកម្ពុជានៅកម្ពុជា ចឹងចំណុចនេះជាចំណុចដែលខ្ញុំគួរតែត្រូវបាននិយាយដើម្បីលើកទឹកចិត្តឲ្យនិស្សិតរបស់យើងបន្តការសិក្សា ស្វែងយល់និងរៀនសូត្រហើយដាក់គោលដៅពង្រឹងសមត្ថភាពតខ្លួនរបស់យើងសាកលវិទ្យាល័យអាស៊ីអឺរ៉ុបជំរឿនល្អបំផុតសម្រាប់ឱកាសការងារ